លោកអ្នកនាងជាទីមេត្រីល្បីដល់ឋានៈដឹកនាំមហាជនកំពុងវេកញែកឈុតអែមរៀមស្លៀកដល់លើកម្រាលព្រំថ្ងៃមុនអាយដាមហ៊ុនម៉ាណីលើកឡើងថា ចាថាតើអាយដាមលើកឡើងបែបណាឥឡូវយើងតាមដានព័ត៌មានលម្អិតទាំងអស់គ្នាកាលពីថ្ងៃទី18ខែមិនិនាឆ្នាំ2023កន្លងទៅនេះអ្នកច្នៃម៉ូដអែមរៀមបានតុបតែងខ្លួនជាមួយនឹងឈុតហូលផាមួង ឆ្នៃពាក់ពាក់កណ្ដាលខ្លួនបញ្ចេញសាច់ទ្រូងនៅក្នុងកម្មវិធីកំរាលព្រំក្រហម Play Music Award 2023ដែលជាហេតុធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងបញ្ចេញយោបល់វែកញែកទៅលើការស្លៀកពាក់មួយនេះជុំវិញនឹងរឿងនេះផងដែរនៅថ្ងៃទី20ខែមីនាឆ្នាំ2023ឯកឧត្តមហ៊ុនម៉ាណីបានបង្ហោះសារបង្ហាញទស្សនៈថា ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នៅការផ្លាស់ប្ដូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្ដីពីការបង្ហាញខ្លួនរបស់លោកអែមរៀមក្នុងរូបភាពសម្លៀកបំពាក់ដោយឆ្នៃចេញពីហូលខ្មែរបែបពាក់កណ្ដាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Play Music Award 2023ខ្ញុំផ្ទាល់យល់ថាការបញ្ចេញទស្សនៈទាំងនោះពិតជាមានតម្លៃប៉ុន្តែយើងមិនគួរ ឲ្យមានការបញ្ចេញយោបល់ទាំងនោះคล้ายជាទំនាស់ការរឹតបន្តឹងឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយក្នុងន័យនេះខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាជៀសវាងនៅការខ្វែងយោបល់គ្នានេះដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរនិងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះខ្ញុំក៏សង្ឃឹមដែរថាអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសក្រសួងសេនាធិការអ្នករៀបចំកម្មវិធី រួមទាំងបុគ្គលដែលជាកម្មវត្ថុផ្ទាល់និងសហការសម្របសម្រួលលើកិច្ចការនេះដើម្បីរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នាចាបន្តពីល្បីរឿងការស្លៀកពាក់របស់លោកអែមរៀមនេះគឺជាការលើកឡើងរបស់ឯកឧត្តមហ៊ុនម៉ាណី